លោកឯងនិមន្តអត់ដែរនេះឯងគិតនាំយើងទៅណានឹងទៅកន្លែងដែលមានសុវត្ថិភាព7ខែកន្លងមកស្ថានភាពនៅក្រុងស្រីចាប់យឺនណាស់ក្រោយពីពួកភូមិមាវាយប្រហារអស់រយៈពេល13ខែ អ្នកនៅក្រុងស្រីបែកបាក់គ្នាខ្វះភាពសាមគ្គីអ្នកខ្លះយកដាវកាប់សម្លាប់គ្នាឯងដើម្បីយកចិត្តសត្រូវដើម្បីយករួចខ្លួនអ្នកខ្លះគិតថានៅទៅមានតែស្លាប់ទើបនាំគ្នាភៀសខ្លួនចេញពីក្រុងស្រី តែពួកកងទ័ពភូមានៅតែវាយប្រហារជារឿយរឿយដោយកងទ័ពភូមាហៅថាពួកចៅខ្មោចអនាថាដំណឹងនេះក៏លឺដល់មេតបធំរបស់ភូមា សុគីមើលវាទៅសម្រាប់វាឬមិនបាច់ទុកឲ្យវារស់ឬវាមិនមែនជាអ្នកចំបាំងខ្មោចដែលសម្លាប់មិនស្លាប់នោះទេវាគ្រាន់តែជាកបតិចចំពោះចាស់ចាស់រហូតដល់ពេលនេះ ឯងនៅមិនទាន់បាន អូប្រសងអង្គនោះបានទេយើងមិនចង់ឲ្យលោកសងនោះរារាំងយើងតទៅទៀតទេ លោកមេតបសេហបតីខ្ញុំមិនដែលបានឃើញព្រះសង្ឃនោះទេយើងនឹងឲ្យឯងទៅជួយវាជឿថាឯងមិនផ្លោះស្នៀតទៀតទេ ដែលយើងហៅអ្នកទាំងអស់គ្នាមកទីនេះគឺចង់ប្រាប់ថាយើងដាច់ការតាក់ទងជាមួយក្រុងស្រីយូមកហើយទើបបានដឹងថាសង្គ្រាមលើកនេះពួកយើងត្រូវទប់ទល់ជាមួយភូមាយ៉ាងម៉េចទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជួយគ្នាគិតថាត្រូវធ្វើយ៉ាងម៉េចទើបល្អភូមិពួកខ្ញុំនៅសល់មិនដល់200នាក់ទេបើពួកយើងរួមគ្នាខ្ញុំគិតថាពួកយើងប្រកាសជាអាចតស៊ូបានជាមិនខានពួកឯងមិនដឹងទេថាពួកបើរកចាន ទើបតែត្រូវពួកភូមាសម្លាប់ស្ទើរទៅអស់យើងថានៅបែបនេះល្អហើយពួកភូមាវាមិនដឹងអីនោះទេចង់ធ្វើអីឲ្យវាធ្វើទៅយើងមិនយល់ស្របដាច់ខាត ដែលពួកឯងបដ ாய் ឲ្យពួកភូមាមកជន់ឈ្លីប្រជាជនយើងនោះយើងមិនព្រមទេពួកយើងត្រូវតែតស៊ូព្រោះថាពួកយើងនៅមានលោកអីជួយ ចាណាពួកយើងត្រូវតែឈ្នះពួកវា យើងមិនយល់ស្របទេ យើងមិនយល់ស្របទេយើងក៏មិនយល់ស្របដែរយើងក៏មិនយល់ស្របដែរយើងមិនយល់ស្របទេយើងមិនយល់ស្របទេយើងមិនយល់ស្របទេយើងមិនយល់ស្របទេឈប់ភ្លាមទៅហើយពួកឯងយ៉ាងម៉េចនឹងពេលនេះមកឆ្លោះគ្នាធ្វើស្អីយើងគួរតែសាមគ្គីគ្នាវិញ ទៅ នេះមិនមែនលោកឪធម្មឈោទេកណ្ដាលគិតថាបើខ្សែកថាការពារខ្លួនដល់លោកឪមួយអង្គនេះពូកែដែរទេបើ ពួកឯងនៅតែបែប នេះច្បាស់ជាត្រូវពួកភូមិមានសម្រាប់អស់ហើយប៉ុន្តែយើងគិតថា ខាងក្រុងស្រីប្រកាសជាមានជួបបាយយកឈ្នះសត្រូវបានបើមានអ្វីទៀតយើងនឹងណាត់ជួបញោមឈុតអើយបើគ្រប់គ្នាគិតដូចជាញោមអ្នកស្រុកនឹងមានទីពឹងមកមកមកចូលមកឲ្យលោកប្រុសព្រមទៅ ពួកវាអស់ទៅព្រមទាំងប្រសងនោះផងពួកទាហានក្រុងស្រីរៀបចំផែនការវាយប្រហារទ័ពភូមិមាហើយ លោក សុគីត្រូវតែបញ្ឆោតពួកវាឲ្យចេញពីព្រៃ Bantai Lok Supi ទៅមុខទៅដាក់ទៅដាក់ទៅដាក់ទៅដាក់ទៅទៅទៅមុខជិលទៅមុខទៅអើយចក្រៃយោ យ៉ាងមិនថាអ៊ំអរគុណហើយអរគុណអរគុណអើយអរគុណអរគុណអរគុណពួកឯងតែមកជួយបើមិនចឹងទេពួកយើងស្លាប់បាត់ទៅហើយមិនអីទេនេះពួកឯងជាអ្នកចម្បាំងមែនទេបើអញ្ចឹងលោកឪធម្មជោគនៅជាមួយមែនទេពួកយើងទៅនៅជាមួយឯងបានទេ ពួកគេជាក្មេងកំព្រាលោកអីច្បាស់ជាមើលថែពួកឯងហើយពួកយើងទៅជាមួយឯងអត់បានទេផ្ញើកូនផុតណាចាប់កិច្ចការយើងមកវិញខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែងទេខ្ញុំមិនតែង យំតាមផ្លូវរហូត ប្រហែលជានឿយហត់ហើយពុកវាមិនដឹងជាស្អីទេចេះចោលកូនទៅកើត ប្រពន្ធវាបែកគ្នានៅពេលធ្វើសង្គ្រាមខ្ញុំថាពេលនេះមិនរស់ទេ ក្តីស្លាប់មិនមែនជារឿងដែលពួកយើងត្រូវខ្លាចទេ បើនឹងមានសង្ឃឹមទៅជួបអ្នកដែលយើងស្រឡាញ់ពិបាកខ្លាំងណាស់ ពេលនេះទៅណាក៏មានតែពួកទាហានភូមាយើងខ្លាចថាវាទៅស្លាប់ទៅទៀតទេនេះបើចាប់ទាហានភូមាស៊ីជំនួសបាយបានពួកយើងមិនអត់ស្លាប់ទេមិនមែនជាប្រពន្ធកូនឯងចេះតែនិយាយបានហើយ សាជាប្រពន្ធកូនឯងទៅមើលឡោយើងបានរកប្រពន្ធថ្មីទៀតហើយបើពិតទៅយើងឃើញពេលឯងត្រឡប់ទៅវិញពេលដែរណាឯងត្រឡប់ទៅរកនាងខែតាមក្បាលបលុប យូរប្រហែលហើយដល់ពួកយើងរស់នៅលួចលាក់បែបនេះចាំប្លន់ពួកភូមិស៊ីមួយថ្ងៃមួយថ្ងៃការប៉ັດទឹកដីគឺជារបស់យើងតែយើងបែរជាមិនហ៊ានចេញមុខមាត់ទៅវិញមែនហើយយូរយូរទៅនេះយើងបិទតែភ្លេចថាវាសោកសៅប៉ុណ្ណានៅភូមិរបស់យើងស្លាប់ដោយវេទនាលើកនោះណាអាខៀវអាហៀង វិតែមិនរួចខ្លួនទេអាហៀងវាស្លាប់បាត់ទៅហើយបើកុំតែបានបងបាននឹងអាដែងមកជួយនោះចប់សង្គ្រាមលើកនេះហើយយើងនឹងរកដីល្អល្អមួយកន្លែងធ្វើស្រែធ្វើចំការដើម្បីចិញ្ចឹមជីវិតយើងទៅមើលហើយដីនៅភូមិគោកសលុតល្អណាស់ពួកឯងប្រហែលជាបានឃើញហើយអឺអាដែងពេលណាទៅឯងស្ដីដណ្ដឹងនាងច្បាស់ទៅ យើងឃើញវាចាប់ឯងរហូតស្បែកស្វិតណាអឺយើងធ្វើជាចាស់ទុំឲ្យឯងក៏បានដែរអដែងតែវិញលើកនេះយើងគិតថាតែភ្ជាប់ពាក្យជាមួយនឹងវាហើយវាត្រូវតែអញ្ចឹងវិញហើយឯងនឹងបាត់ដឹងថាមានប្រពន្ធវាមានក្តីសុខបណ្ដាប៉ាប៉ាកំតែចាកាន ចាំតែចាកូនថ្ងៃណាមួយណោះពុកឯងប្រកាសជាមរោគឯងវិញហើយអើយពួកអាម៉ានមកហើយវ៉ៃ យាយវាពួកឯងទៅនៅឯណាយើងស្មានតែមិនបានជួបគ្នាទេភូមិវាចាប់យើងទៅហើយអាពួកនេះជួយយើងមិនអីទេមិនអីទេថ្វាយបង្គំលោកអីសិនទៅមកវិញមានសវត្ថភាពល្អហើយពួកឯងទៅលើកណាយើងបារម្ភជានិច្ចណាឆ្លើយសឹកទាំងអស់នេះគឺពួកកណារំដោះពីពួកភូមិនៅឯលើភ្នំឯណោះរកកន្លែងឲ្យពួកគេសម្រាកសិនទៅអត់ទៅអាខុំអាខៀវចាត់ចែងដល់ អត់តោះបាទបាទបាទមកមកមកមកទៅទៅទៅទៅមកមកមកទៅរកកន្លែងសម្រាប់ទៅឆាប់ទៅហើយអាយុយយើងឈឺណាស់ចាបាចាអ្នកណាតកាត់ថាជាឯងនោះលេងអីបែបនេះ យើងគិតថាអ្នកដតេញតាណែបើឯងជាយើងវិញឯងព្រមជាមួយយើងគ្រប់យ៉ាងដែរទីហ៎យើងមិនបាននិយាយអញ្ចឹងទេណាលែងយើងតែប្រយ័ត្នមានគេមកឃើញគេនឹងយករឿងនេះទៅប្រាប់ម៉ែហ៎យើងចង់ភ្ជាប់ពាក្យជាមួយឯងណាអ្នកណាប្រាប់ឯងថាយើងភ្ជាប់ពាក្យជាមួយឯងម៉ែមិនព្រមលើកយើងឲ្យឯងនោះទេ បើម៉ែឯងលើកឯងឲ្យយើងយើងប្រកាសជាជល់ព្រមជាមួយនឹងឯងជាមិនខានទេឯងនេះ ចិត្តក្តៅមែនតែនយូរឬឆាប់យើងនឹងខ្លាចជារបស់ឯងដដែលនឹងហើយចេញទៅលើកនេះពិបាករកស្បៀងមែនតែទីណាក៏មានតែពួកភូមិមាដែរ មិនហូបបាយហូបទឹកសិនទេយើងទៅមើលពួកវារៀបចំស្បៀងបន្តិចតាហើយនេះយករបស់ខ្ញុំទៅហូបសិនទៅតា នេះឆ្នាំបរានលោកឪកណាឆ្លង កាចកេះភ្នំទើបបោចវាមកឯងនេះឧស្សាហ៍ព្យាយាមណាស់ណោះកណាលឺពួកឆ្លើយសឹកប្រាប់ ថាទាហានភូមានៅលើកតបមកឆ្លងកាត់ទីនេះកណាថាពួកយើង ឬចេញពីទីនេះទៅបើវាមកមែនណាចាំគិតទៀត អាម៉ាន់នាំឆ្លើយសឹកមកច្រើនណាស់កណាខ្លាចថាស្បៀងយើងមិនគ្រប់ទេលោកឪឯងចង់ឲ្យពួកគេស្លាប់ហើយនេះបានហើយអាឃុំជំរុំយើងក៏មិនពិបាកអីដែរមនុស្សច្រើនកាន់តែល្អនឹងបានជួយគ្នាហាអដៃ លោកឪថាមិនកាយដាច់ទេជប់ហើយមិនតាន់សឹងទៀតមិនបាជាឯងដឹងអត់ដែរលោកអីចិញ្ចឹមកណាតាំងពីតូចរឿងអីបានជាកណាមិនដឹងពេលនេះនៅជំរំរបស់យើងមានមនុស្សច្រើនណាស់ស្បៀងអាហារមិនគ្រប់គ្រាន់ហើយនៅមានញាតញោមទៀតគឺត្រូវពឹងលើឯងនឹងអាម៉ាន់ ជួយគ្នារឿងនេះហើយណារឿងនេះលោកអើមិនចាំបាច់បារម្ភទេតែកណាមានរឿងមួយចង់ឲ្យលោកអើជួយកណាចង់ភ្ជាប់ពាក្យជាមួយនឹងចាបបាលោកអើ Mm-hmm. ឈឺដាស់ឈឺដាស់ជួយអើយជួយផងជួយផងអើយអើយអើយអាយចេះស្រែកដូចកូនក្មេងទៅកើតដែរទ្រាំបន្តិចទៅអាយនឹងឆាប់ជាណាអើយឈឺ អឺអាម៉ានអើយលោកនេះបានស្បៀងមកតិចណាស់ណាហើយចាំពួកយើងទៅរកមកទៀតកុំបារម្ភអាម៉ានពេលនេះមនុស្សហួសពីសមត្ថភាពយើងមើលថែណាឆ្លើយសឹកណាដែលទៅបរួចឯងបដ ாய் ឲ្យវាស្លាប់ខ្លះទៅបើនៅ ប្រមូលផ្ដុំបែបនេះពួកយើងប្រកាសជាស្លាប់ហើយ ពេលនេះពួកយើងគ្មានទីពឹងទេឯងអាចគ្រប់គ្រងគ្រប់គ្នាបានទេចាំពីយើងក៏ច្បាស់ណាស់ ឯងហូបមុនទៅយើងមិនទាន់ឃ្លានទេហូបបច្រាន ច្រានទៅលើកនេះអញទៅយូរប៉ុណ្ណាទៅយើងប្រាប់ហើយ មនុស្សច្រើនយ៉ាងនេះ ស្បៀងរោគមកបានប៉ុណ្ណាក៏វាមិនគ្រប់ដែរថែមទាំងពួកនោះហូបច្រើនដូចជាជ្រូកកែមណែតំបងមិនលឺម៉ានិយាយអីអញ្ចឹងទេ យើងក៏ធ្លាប់ពិបាកដោយពួកវាមិនអញ្ចឹងហ៎ ស្បស្បៀងរបស់ពួកភូមាកំពុងតែមកទីនេះហើយ ទៅដឹកស្បៀងឲ្យភូមិមាគឺវាបខំបណ្ដោយវាធ្វើបែបនេះហ៎ណានាប្រហើនហ៊ានប្លន់ស្បៀងកាត់មុខយើងហ៎ Esa ហានរបស់មេតបទាហានខ្លារបស់ពញាធុតខ្ញុំមិនមានរឿងកើតឡើងនៅណាទទួលខុសត្រូវឯងចោលនិយាយស្អីឲ្យប្រយ័ត្នមកបន្តិចទៅប្រយ័ត្នជ្រុះក្បាលពីស្មារតី យើងអរគុណពួកឯងណាស់ល្បីឈ្មោះពួកឯងយូរមកហើយមិននឹកស្មានថាថ្ងៃនេះបានឃើញផ្ទាល់ភ្នែកលោកឪសុខសប្បាយទេឯងស្គាល់លោកឪដែរការលះបង់របស់អ្នកភូមិបាងរច័ន្ទតើមាននរណា ខ្លះមិនដឹងលោកបេតប ទីហ៊ានរបស់យើងស្លាប់អស់30នាក់ខ្ញុំថាយកនៅរបួសព្យាបាលសិនទៅចាំនិយាយគ្នាក្រោយទៀតអាម៉ាន់ឯងគិតច្បាស់ហើយថានាំពួកទាហានទាំងនេះទៅជំរុំយើងឯងបណ្ដោយឲ្យពួកវាស្លាប់ទាំងនេះថាម៉េចទេពួកឯងជឿយើងទៅយើងស្គាល់មេតបលេខច្បាស់ណាស់ យើងធានាថាពួកគេទាំងអស់គ្នាមិនដែលក្បត់នរណាទេខ្ញុំមិនមានរឿងកើតឡើងអ្នកណាទទួលខុសត្រូវបើចាំមែនណាអាយយកក្បាលយើងចុះ យើងមិនស្លាប់ដោយសារព្រួយរបស់ពួកភូមិទេបើយើងស្លាប់គឺស្លាប់ដោយសារឯងនេះហើយយើងមិនកាត់អីធ្ងន់ធ្ងរទេយើងអាចទៅច្បាំងជាមួយពួកភូមិបន្តទៀតបានខ្ញុំគិតថាលោកមិនទាន់សម្រាប់មួយផ្លែត រួចចាំធ្វើដំណើរបន្តទៅទៀតអាម៉ាន់ឯងបើខ្លាចទៅហ៊ានភូមិមានបច្ចាត់ការយើងទេអីហេអាដៃឯងធ្វើស្អីនោះហ៎អូយអាយអឺអូអូយវាអាចបន្ថយការឈឺចាប់បានអឺ បើសិនជាមានឱកាសបានទៅក្រុងស្រីម្ដងទៀតយើងនឹងប្រកាសប្រាប់គេថាឯងមានក្តីក្លាហានចំពោះសត្រូវប៉ុណ្ណាភ្នំខាងនោះមានភ្លើងឆេះខាងនោះគឺជាភូមិគោកសាយ មិនមែនភូមិគោកសាយទេយើងថាក្រុងស្រីភូមិមាប្រកាសជាឆ្លៀតឱកាសនេះវាយលុកជាមិនខាន ក្រុងស្រីចង់ធ្វើអ្វីប្រកាសជាពិបាកហើយ ោកម្នាក់នោះធ្វើឲ្យមេតបរោគយើងស្លាប់ច្រើនអ្នកហើយថែមទាំងពេលនេះពួកគេរួមគ្នាជាមួយទាហានក្រុមស្រីទៀតប្រហែលជាពិបាកក្នុងការបង្ក្រាបពួកគេហើយលោកសុគីមិនគួរប្រហែសបែបនេះទេយើងថាមិនជួបប្រមាណទេសង្គ្រាមនៅបាងរាចិនប្រកាសជាកើតឡើងទៀត ព្យាដូចជានរណា ជាតិទាហានខ្លាបោពីអយុធ្យាធ្វើដៃខ្លាំងណាស់ធ្វើសង្គ្រាមមិនដែលខ្លាចស្លាប់ទេហើយវារួមទៅល្អហើយ យើងក៏ចង់សារជាមួយវាដែរតើវាខ្លាំងប៉ុណ្ណាហេឡាតៃឡាតៃឡាតៃមកខាងនេះខាងនេះឡាតៃនោះអូនោះពួកទា ពួកកណាមានសំណាងណាស់ដែលបានថ្វាយបង្គំលោកឪពួកឯងជាដណាកណាជាពញាលេខទទួលបជាមកដេញពួកភូមាពួកកណាកំពុងតែចាញ់ព្រៀបល្អហើយដែលបានជួបពួកគេជួយ យើងថាពួកឯងទៅព្យាបាលរបួសសិនទៅល្អជាង ជាឲ្យចាប់និយាយគ្នា យហើយឯមអីទេហ៎អឺសុខសប្បាយចឹងគឺល្អហើយឆាប់សិនបាត់ទ្វារសិនអូយ អេថ្នាំថ្នាំបន្តិចទៅបួប្រយ័ត្នគាត់ឈឺណាអើយលោកគ្រូហឹម ទំរំតែចាំវាបានគឺពិបាកណាស់អឺយើងគិតថាយកវាមកយកចិត្តម៉ែឯងបន្តិចក្រែងគាត់លើកកូនកុំឲ្យយើងនេះអញគិតថាម៉ែយើងគិតតែបានទេអឺគឺមើលម៉ែឯងទៅមកអាម៉េះចាំយើងយកទៅឲ្យម៉ែសិនម៉ែម៉ែអូបានមន់មកពិតមែនណាអើល្អណាស់ ណាស់ម៉ែអឺយកទៅស្ងោជ្រក់អឺបង្កាត់ភ្លើងស្ងោហើយអូយលឿនដល់ហើយណោះពួកឯងគិតយ៉ាងម៉េចបានជានាំទៅហ៊ានមកច្រើនបែបនេះប៉ុន្តែពួកគេកំពុងតែមានបញ្ហាឯងមានគិតខ្លះទីថាគេនឹងបង្កបញ្ហាឲ្យជំរុំយើងឯងមានគិតទេ បើវាបង្កបញ្ហាខ្ញុំជាអ្នកដេញពូវាចេញដល់ផ្ទាល់បងហ៊ានធានាអះអាងបែបនេះ យើងគិតថាតាហ៊ានទាំងអស់នេះប្រកាសជាមនុស្សល្អពិតមែនយើងគិតថាពួកវាគ្មានបំណងអាក្រក់ទេតែយើងថាវាមកក្នុងបំណងអ្វីផ្សេងរាល់ពេលដែលឯងទៅច្បាំងយើងមិនអាចដេកលក់នោះទេយើងខ្លាចថាឯងមិនត្រឡប់មករកយើងទៀតពេលណាទៅសង្គ្រាមនេះចាប់តែ រាងកាយមមមួនគួរតែមកធ្វើជាទាហានរបស់យើងណាខ្ញុំមាន ប្រពន្ធនិងអ្នកភូមិមើលថែមិនអាចឆោតទីនេះបានទេលោកនៅទីនេះទៅអ្នកស្រុកប្រកាសជាសบายចិត្ត យើងជាទាហានមានទូរនីតិការពារប្រទេសជាតិចង់ឲ្យធ្វើស្រែធ្វើចំការមិនបានទេប៉ុន្តែយ៉ាងហោចណាស់ក៏អរគុណពួកឯងដែរ អ្នកណាគប់ក្បាលយើងវិញច្បាស់អញកាត់អីស្រ័យធ្វើឲ្យយើងលុបព្រលឹងអស់អញតាណាច្បាស់បន្តិចទៀតយើងមកវិញណាមកខាំឯងនេះពេញកំមុំហើយណាពេលណាទៅមានប្តីនឹងគេឯងនឹងបាត់អត់ផ្សុកយើងនៅបាត់នេះគឺល្អហើយມັນចាំបាច់ខ្វល់អីនោះទេ ហើយមានប្តីដូចជាឯងវាល្អណាស់ទៅឯងនឹងខែ រឿងបែបនេះណាត្រូវតែប្រឡូកខ្លួនប្រាប់មិនបានទេអញកាត់អីមើលតែមុខរបស់យើងយើងបានពេលល្អពីលោកអីមកនឹងណា ពេលណា យើងថាឯងទៅវិញតែតែតែលឺឡើងយើងចាញ់មកយូរហើយខ្លាចម៉ែក៏រកបើឯងមិនទៅយើងទៅហើយណាអោះចាប់ហ่าយើងទៅស្ដីដណ្ដឹងឯងឲ្យម៉ែឯងលើកឯងឲ្យយើង មកហាមឯងមានប្តីហើយនៅអើយអ្នកបួឯងនេះអាក្រក់ពេកហើយមិនគិតថាដាក់ឆ្នាំឲ្យយើងខ្លះទេ របួសប៉ុណ្ណឹងមិនចាំបាច់លាបថ្នាំទេពី3ថ្ងៃទៀតគឺជាបាត់ទៅហើយអូយអូយយើងធ្វើអញឈឺហ៎យើងសំទោសណា យើងមិនបានតាំងចិត្តទេអ្នកឯងយករបស់នេះទៅណាហ៎យកមកឲ្យពួកទាហាននឹងណាមកអើបនេះនេះណែអញធ្វើបែបនេះធ្វើអីទៅអាចឆ្កែឈួតឯងបោះវាចោលធ្វើស្អីទៅ ស្បៀងកំពុតតែខ្វះខាតណាអាយចោអាយចោយ៉ាងម៉េចឡាក់បាទហើយឈប់ឈប់ឈប់កុំឆ្លោះគ្នាអានេះក៏កូនចៅអានេះក៏កូនចៅពួកឯងឆ្លោះគ្នាធ្វើស្អីទៅទុកកម្លាំងច្បាំងជាមួយពួកភូមិមានមិនល្អទេពួកឯងជាទាហាន តែធ្វើខ្លួនដូចជាចៅព្រៃចេញទៅយើងសុំឲ្យរឿងចប់តែប៉ុណ្ណេះណា ល្មើនយើងមានរឿងរំខានបន្តិចតើមានរឿងអីទៅលោកពញាអាបឺនត្រូវតែដឹកនាំគ្រប់គ្នាត្រូវតែចេះសម្រេចចិត្តរឿងខ្លះអាចស្ដាប់ទៅខួរខើប៉ុន្តែចុងក្រោយគឺត្រូវតែជ្រើសរើសរៀបចំឲ្យបានពេលតបធំរបស់ភូមិមាមកដល់យើងត្រូវទៅរកកម្លាំងជំនួយ។ យើងទៅរកលោកឪទៅដើម្បីអ្វីទៅរឿងនេះមិនពាក់ព័ន្ធនឹងឯងទេតែយើងត្រូវតែដឹងយើងប្រាប់ឯងក៏បានដែរយើងសុំឲ្យលោកឪប្រមូលមនុស្សមកកំចាត់ពួកភូមាមិនបាច់ដល់លោកឪទេគ្មានអ្នកណាទៅជាមួយលោកទេពីព្រោះនៅទីនេះគឺច្បាស់ដើម្បីរស់ចាប់សង្គ្រាមហើយពួកយើងប្រកាសជាបំបែកគ្នា ព្រោះតែមេមនុស្សដូចជាឯងនេះហើយបានជាប្រទេសជាតិបែបនេះច្បាំងទៅពួកឯងក៏ស្លាប់ធ្វើស្អីណាពេលនេះប្រទេសជាតិច្បុកច្បល់មិនគ្រប់គ្រាន់ទេអីហ៎ អើពួកឯងចង់យ៉ាងម៉េចពួកកណាត្រូវការកម្លាំងដើម្បីស្ទាក់ទ័ពភូមិមាដែលធ្វើដំណើរមកទីនេះប៉ុន្តែសង្គ្រាមលើកនេះច្បាំងទៅគឺមានតែខាតបង់កម្លាំងពួកយើងនៅពេលនេះតែប៉ុណ្ណោះបើច្បាំងទៅវាដូចជានាំគ្នាទៅស្លាប់អញ្ចឹងការធ្វើសង្គ្រាមអ្វីក៏កើតឡើងបានដែរតែលោកមិនគួរណាយកជីវិតអ្នកស្រុកទៅបន្ថយទេ អពញាអាម៉ាន់យើងដឹងថាពួកឯងគិតល្អប៉ុន្តែឯងមានសួរពួកគេខ្លះទេថាអ្នកណាចង់ច្បាំងហើយអ្នកណាមិនចង់ច្បាំងអ្នកណាចង់ក៏ឲ្យវាទៅទៅហើយបើអ្នកណាមិនចង់ក៏បណ្ដោយវាទៅពួកឯងមិនអាចបង្ខំគេបានទេ កណានឹងធ្វើតាមការគិតរបស់កណាបើគ្មាននរណាព្រមជួយទីនោះឯងកុំទៅយកចិត្តទុកដាក់នឹងវាអីវាធ្វើ តាមទូនាទីរបស់វាទេទីហ៊ានមានទូនាទីច្បាំងការពារប្រទេសជាតិពេលខ្លះគិតប្រយោជន៍រួមច្រើន ជាងបុគ្គលយើង ធ្លាប់ជាទាហាន ពីមុនមកយើងយល់ចិត្តពួកវាឯងឆ្លងកាត់សង្គ្រាមច្រើនហើយ តែហេតុអី បើជាប្រើអារម្មណ៍ខ្វះសតិពួកវាកំពុងតែយកផែនដីយើងទៅហើយកណាមិនអាចនៅស្ងៀមបានទេអាពញាទោះបីថ្ងៃនេះឯងជាពញាប៉ុន្តែមិនមែនមានន័យថាអ្វីដែលឯងធ្វើត្រឹមត្រូវនោះទេជីវិតឯងមកដល់ចំណុចនេះទៅហើយចង់ធ្វើអ្វី យើងចង់ឲ្យឯងគិតគូរជាមុនសិនប្រទេសជាតិពេលនេះ ត្រូវការទាហានដូចជាឯងណាស់បើអញ្ចឹងក្រុងស្រីគឺមានតែមនុស្សអាក្រក់បានជាឲ្យបានរចានជួបបែបនេះមិនមែនអញ្ចឹងទេវាមាន ទាំងល្អទាំងអាក្រក់ ប៉ុន្តែនៅពេលនេះមនុស្សអាក្រក់បានល្អទើបប្រទេសជាតិទៅជាបែបនេះប្រទេសជាតិបែបនេះពឹងទៅលើនរណាមិនបានទេហើយចុះលោកបញ្ញាលោកគេជាមនុស្សបែបណាទៅចង់រកមនុស្សល្អនៅពេលនេះលោកបញ្ញាលិចគឺជាអ្នកទី1ដែលយើងនឹកដល់ យើងមានមាត់ឯងចង់បានមួយណាប្រាប់ឲ្យយើងឲ្យអាខេតខៀវទៅចាប់ឲ្យហេឯងចង់បានមេមាត់ហី ពេលនេះតបថរបស់យើងវាយក្រុងស្រីបានហើយតែយើងនៅមិនទាន់បានក្បាលលោកសោម្នាក់នោះទេឯងត្រូវទទួលស្គាល់ថាដោយការសាមគ្គីរបស់វាតែយើងចូលចិត្តលោក សង្ឃនោះហើយមិនយូរទេយើងប្រកាសជាចាត់ការបានបញ្ជារបស់យើង គឺជាបញ្ជាដាច់ខាតការងារលើកនេះយើងប្រគល់ឲ្យឯងចាត់ការបើជាបំណងរបស់លោកទេហើយ មិនថារបស់អ្វីទេ យើងប្រកាសជាធ្វើ ជូន សម្បីតែបដូរទៅដោយជីវិត របស់យើងក៏ដោយក៏យើង ធ្វើឲ្យទាល់តែបានសម្រេចដែរបើយើងឯងទៅចាប់លោកសោកម្នាក់នោះមកឲ្យយើងទៅចាត់ការពេលនេះទៅឆាប់ទៅចាត់ការទៅអត់និយាយមេតប ម៉ឹងឆាប់ហើយយើងនៅជាមួយប្រពន្ធយើង ដួលយើងសន្យាថាមិនធ្វើបាបឯងដូចជាឆ្លើយសឹកដតីទេម៉ោះម៉ោះចូលមក ឯងជាជនជាតិថៃធ្វើខ្លួនឲ្យល្អហើយនឹងមានបាយហូបអាសិអើយលោកហើយលោកលោកហើយកុំធ្វើបាបខ្ញុំឯងនេះស្បែកជើងយ៉ាងម៉េចធ្វើយើងដើរនឹងឈឺជើងពេញមួយថ្ងៃអូនណាគឺអូយណាណាណាអីចាំអីចអីចអូយអាយយអាយយអើយអាយយយ៉ាមិនថាឲ្យពងញ៉ែមើមើមើ អាចាំខ្ញុំធ្វើអាថ្មីធ្វើអាថ្មីធ្វើឲ្យល្អធ្វើឲ្យល្អឲ្យលោកឲ្យលោកពាក់ស្រួលជើងចុំមិនក៏ឯងមិនធ្វើឲ្យល្អទៅអាយជួយអាយអូយអាយអូយអាយអូយអាសេយ៉ាយើងប្រមូលគ្នាបានច្រើនហើយ ចាត់ការពួកវាទៅឲ្យចូលជាមួយយើងឯងបើយើងមិនគិតថាឯងជា អាភ្លឺកាចាស់ទេអ្វីដែលឯងនិយាយមិញនេះយើងមិនប្រាប់ពួកភូមិមីជាដាច់ខាតឈប់គិតរឿងទាំងអស់នេះទៀតទៅនាំតែស្លាប់អត់តែប្រយោជន៍ទេបើចឹងឯងធ្វើជាឆ្កែបើប្រើពួកវាទៀតទៅអត់ណាអីលោកមេតបមៀវសង្ឃឹមថានឹងធ្វើការនេះឲ្យបានសម្រេច លោកប្រហែលជាមិនធ្វើឲ្យលោកមាវខប់ម្ដងទៀតតែមិនទេអាពួកចៅកប៉ិចកប៉ុកនោះវា ប្រកាសជាជួបយើងហើយ បាទឯងយកបាយមហូបនេះទៅឲ្យអ្នកភូមិហូបទៅតម្រង់ជួរតម្រង់ជួរ តម្រងជួរកុំដដើមគ្នាបានទាំងអស់គ្នាទេមិនអីទេណែតម្រងជួរតម្រងជួរតម្រងជួរស្រួលបុលអឺតាមលេខរៀងអឺបានទាំងអស់គ្នាមិនអីទេអាកុំជ្រៀតគ្នាកុំជ្រៀតគ្នាហើយមកខាំមកខាំមកខាំមកខាំហើយចាំបាច់ឲ្យជួយគ្នាជួយគ្នាឆាប់យកទៅសម្រាប់សិនទៅទៅទៅអាមកមកមកចែកបន្តទៀតចែកបន្តទៀតមក ឯងគួរតែសម្រាប់ខ្លះទៅខ្ញុំកាត់អីទេបងម៉ាន់ខ្ញុំមានកូនហើយឯងនិយាយមែនទេ ហើយដឹងថាប្រុសឬក៏ស្រីឈ្គួតទេខ្ញុំមិននឹងដឹងទេជាប្រុសឬក៏ស្រីស្រឡាញ់ដូចតែគ្នាទេដឹងទេខ្ញុំតែតែមានផ្ទៃពោះមួយខែវាមិនចេះធាក់ទេ បងនេះផ្ដេសផ្ដាស់ណា បងចង់បានកូនប្រុសមែនទេឯងកុំអារម្មណ៍អីយើងដឹងហើយឯងខំតែថែទាំខ្លួនឯងមើលសុខភាពឲ្យល្អទៅកុំឲ្យតែឈឺទៀតទៅវាបានទៅហើយណា ុំបារម្ភរឿងផ្សេងអីយើងចេះគិតគូរហើយថែទាំតែខ្លួនឯងទៅលោកមិនបាច់ខ្វល់ទេយើងនឹងបានប្រសងនោះឆាប់ឆាប់នេះ យើងជឿជាក់ថា ដែលស្ដាប់របស់យើងធ្វើការបានសម្រេចជាមិនខាននោះទេមិនបានជាលោកជឿថាធ្វើបានសម្រេចវាហ៊ានបោកបង់កូនសាច់ញាតិបងប្អូនវាចោលដើម្បីប្រសងម្នាក់នោះឲ្យដឹងទៅយើងលះបង់មេតបហើយនឹងទាហានជាច្រើនក្នុងការតាមចាប់ព្រះសង្ឃនោះដែលលោកមាវគាត់ថាវាគឺជាការពិតដែលព្រះសង្ឃនោះមានបារមី វារួបរួមបពពួកដែលមានថ្វីដៃមកតតាំងជាមួយនឹងពួកយើងបើលោកហ៊ានតែប្រហែសក្រែងលោកនឹងផ្លាត់ស្និតលោកមៀវប្រកាសជាខឹងយើងផ្ដាប់ទៅប្រាប់លោកនៃមៀវផងថាយើងប្រកាសជាចាត់ការបានជឿចិត្តយើងទៅលោកច្បាស់ហើយថាវាហ៊ានក្បត់ជាមួយនឹងមើលតាងាយនោះនៅដូចជាវាអ្វីក៏ហ៊ានធ្វើដែរ អាត្មាគិតថាពួកឯងមកគ្រប់គ្នាហើយអាត្មាគិតថានឹងបាន ហូបបាយគ្រប់គ្នាហើយណាតែថ្ងៃនេះទោះជាហូបមិនឆ្អែតប៉ុន្តែថ្ងៃក្រោយ ពួកឯងត្រូវតែហូបឆ្អែតបើពួកឯងចេះជួយគ្នាដូចជាភ្នក់ភ្លើងនេះអញ្ចឹងបើវាមានអុសតែមួយ ភ្លើងឆាប់រលត់ តែបើវាមានច្រើន ប្រមូលផ្ដុំគ្នាភ្លើងវានឹងឆេះបានយូរហើយបើយើងសំណាងល្អយប់នេះសន្សើមធ្លាក់ច្រើនភ្លើងវានឹងឆេះបានយូរយើងនឹងបំពុះភ្លើងនេះទុកឲ្យបានយូរឯងត្រូវតែធ្វើណា ថ្វាយព្រះទៅឯងពីរអ្នកមែនទេដែលទើបតែរួចពីសត្រូវនោះកណាលោកឪកណា គឺដោយបារមីរបស់លោកឪនេះហើយទើបកណារួចបានហើយនឹងប្រពន្ធកណាដូច្នេះនាំមកថ្វាយបង្គំលោកឪទៅខ្ញុំកណាយកកំបោរមកប្រគិនបដិជគុណតាម ទំនៀមទម្លាប់របស់ដូនតាហឹមល្អល្អល្អនេះ សំដាងហើយណាដែលឯងជួបអាម៉ាន់មើលតាមស្នាមរបួសមិនធម្មតាទេណាអ្នកកុំឆានលោកឪនេះឯងចង់ធ្វើស្អីដល់គឺកំបោរនេះមានពឹសតាមពិតគឺពួកកណាមិនមែនជាអ្នកភូមិនេះទេ តែពួកភូមិមាវា ចាប់កូនកណា និងអ្នកភូមិជាចំណាប់ខ្មាំងវាបង្ខំកណាមកឲ្យសម្លាប់លោកឪដូច្នេះហើយកណា គឺទាល់តម្រេះដែរលោកឪខ្ញុំកណាសុំទោបើកណាមិនធ្វើវានឹងសម្លាប់កូនកណាអ្នកភូមិទាំងអស់ក៏ស្លាប់ដែរលោកឪ ពិតមែនហើយប្តីជីគុណ 吧，一个人。 ចម្លាញ់របស់បងជប់សិនចេញហើយមានដំណឹងពីពួកដែលទៅធ្វើគុតប្រសងឯងបើអញ្ចឹងសម្រាប់មនុស្សរបស់វាទាំងអស់ទៅ ជាពួកវានោះសម្លាប់មិនបានសម្រេចក៏ដោយតែមិនមែនបានន័យថាយើងអស់មធ្យោបាយនោះទេដល់ពេលទីក្រុងបែកយើងនាំទ័ពជីកយកព្រះអង្គមាសដើម្បីឲ្យលោកមេទ័ពមាវរួចយើងទៅយកក្បាលព្រះសង្ឃជាមួយគ្នាកន្លែងលាក់ខ្លួនរបស់ពួកវាយើងដឹងតែហើយមិនពិបាករកនោះទេប៉ះជាមួយទ័ពធំប្រកាសជាត្រូវខ្សែជីវ៉ា ឲ្យពុទ្ធឲ្យភូមិឲ្យពីទៅស៊ីបាយទៅអឺគឺហើយចុះអាម៉ាម៉ាម៉ាម៉ាម៉ាអាម៉ាម៉ាម៉ាម៉ាម៉ាម៉ាម៉ាយកទៅយកទៅអានៅខាងនោះទៀតនៅខាងនោះទៀតអាម៉ាពួកយើងហូបបាយហូបបាយឲ្យនៅភូមិហូបមុនអាម៉ាម៉ាអឺអឺចែកគ្នាចែកគ្នាអឺអឺអអាម៉ាចែកគ្នាទៅ អូយច្រើនណាស់បន្លែក៏ច្រើន អីក៏ច្រើនម្ហូបក៏ច្រើនហើយមកមកពួកយើងខ្ញុំដែរអានេះក៏ខ្ញុំហ្មងអឺនេះគឺជារង្វាន់របស់ពួកហៃពីនដែលវាធ្វើការឲ្យលោកមេតបផ្លន់ស្នៀតអូយតើតើតើតើ Brasil. មិនក៏ឯងធ្វើអញ្ចឹងអាពីនតាមមើលរឿងអីហេតុអីចាំបាច់ប្រោដដៃជើងជាមួយនឹងពួកគេពីអ្នកប្តីប្រពន្ធនេះចោលប្រពន្ធលោកឪអាដួងវាឃើញទើបវាមកប្រាប់យើងឯងឃើញប៉ុនបែរអឺហើយចុះពេលនេះលោកឪចាំមិនតាហើយដោយបារមីរបស់លោកឪទើបមិនអីសម្រាប់វាចោលទៅសម្រាប់វាទៅសម្រាប់វាចោលទៅសម្រាប់វាចោលទៅសម្រាប់វាចោលទៅឈប់សិនលោកឪមិនអីទេមែនទេ អាម៉ាន់អើយឯងជាមេគេកំចាត់ទុនមែនហើយមែនហើយសម្រាប់វាចោលទៅសម្រាប់វាចោលទៅសម្រាប់វាទៅពួកឯងមិនខ្លាចការពៀទេអើយបើគេស្លាប់តើជួយអីបានទៅយើងត្រូវតែមើលសភាពខ្លួនឯងសិនធ្វើចិត្តឲ្យទូលាយទៅមែនហើយមែនហើយមែនហើយបានហើយពួកឯងចង់សម្លាប់យើងក៏ស្រេចចិត្ត ហេតុអីបើជាពួកឯងចង់ដាក់ទោសគេគេហ៊ានលះបង់កូនព្រមឲ្យកូនហើយនឹងមនុស្សទាំងភូមិស្លាប់ជំនួសយើងតើខុសដែរទេបើសិនជាពួកឯងពួកឯងហ៊ានធ្វើទេសាក់សួរចិត្តខ្លួនឯងមើលទៅមីបយមីបយ គេពីអ្នកធ្វើអីខុសទៅ មិនដឹងជាមានមនុស្សស្លាប់ប្រមាណអ្នកទេហើយចុះស្អែកនេះ ស្លាប់2នាក់20នាក់ការលាក់ខ្លួន សងំសុកជាមធ្យោបាយដ៏ល្អតើរស់នៅបានយូរប៉ុណ្ណា ពួកភូមិមា វាចាំយើងនៅខាងក្រៅវាមិនទៅណានោះទេវានឹងបំផ្លាញប្រទេសជាតិយើងឲ្យរលាយបើយើងមិនតស៊ូចោលគ្រប់យ៉ាងហើយក៏រត់ទៅតែបើនរណាតស៊ូដៃចាប់អាវុធហើយទៅជួបពួកយើងនៅថ្ងៃស្អែកនេះ បារមីរបស់លោកឪនឹងធ្វើឲ្យសង្គ្រាមលើកនេះជោគជ័យល្បីល្បាញមិនចាញ់សង្គ្រាមនៅបាងរចានទេ មិនឃើញថាឃើញសត្រូវសម្លាប់យើងម៉ែខ្ញុំកំពុងឈឺអះខ្ញុំទៅមើលម៉ែទៅ បានទេលោកមេតួនិយាយស្អីយើងស្ដាប់មិនយល់ទេម៉ែខ្ញុំគាត់មិនស្រួលខ្លួនហើយ គឺទាហានព្រមហើយណាប់បាទអីឯងមើលប្រពន្ធយើងអត់ណែពេលយើងសួរឯងត្រូវតែឆ្លើយគឺស្រីស្រីស្អាតយ៉ាងនេះតើប្រុសណាមិនមើលជីវិតតូចទាបដូចជាខ្ញុំនេះ បាន ត្រឹមតែមើលហើយលេបទឹកមាត់ ម៉េចជាងថ្ងៃនេះយើងឲ្យឯងសាបមើលមួយថ្ងៃដើម្បីជប់លៀងជាជំនះលើក្រុងសេរីនៅចាប់ស្អីទៀតចាប់ការឬហើយយើងចង់និយាយថាឯងធ្វើទីនេះធ្វើត្រង់នេះឥឡូវនេះ ថ្ងៃនេះក្រុងស្រីចាញ់ស្រីស្រីទាំងអស់និងគ្រប់យ៉ាងមិនថាស្អីក៏ដោយវាជារបស់យើងទាំងអស់ អាវ៉ាអាវ៉ាអឺអាវ៉ាអឺមាសំដៅមកទីនេះហើយលោកតាយើងមិននៅទីនេះទេ ពូមាសគ្រប់គ្រងទឹកដីហើយនៅទៅមានតែស្លាប់ហើយពួកឯងទៅនៅឯណាបាន ពួកភូមិមាសពេញប្រទេសបែបនេះពួកយើងជាក្រុមតូចតូចមិនចាំងរតនានោះទេ យើងមានអ្នកមានថ្មីដែរច្រើនអ្នក ពួកឯងយល់យ៉ាងម៉េចដែរពួកឯងតែជាមួយយើងទេយើងទៅដែរទៅដែរទៅដែរខ្ញុំទៅដែរណែទៅដែរបើចង់ឲ្យជាប់ណាប្រយ័ត្នរបូតជួយគ្នាជួយគ្នាកាន់តិចទៅជួយគ្នាកាន់ ម៉ែម៉ែហាត់អីម៉ែរ៉ៃចាញ់ហាត់អីម៉ែប្រាប់ខ្ញុំគិតចង់តាណាហ្នឹងឯងកុំដឹងរឿងច្រើនពេកច្បាស់យើងប្រញាប់ឲ្យវាឆាប់ឡើងទៅឡើងរទេះនៅទៀតហ៎ម៉ោះម៉ោះមិនខ្វល់ពីវាទេទៅយើងអាមែនអញឃើញអដាញ់ទេ យើងឃើញវាដើរទៅមុខជំរំមែនទេ ឆាប់ឡើងទៅកូនចាំបាទ ចាប់បើចាប់បើចាប់បើចាប់បើអត់ដែរចាប់បើអត់ដែរចាប់បើយើងប្រាប់ហើយថាយើងនឹងឈប់ដណ្ដឹងនាងជាព្រិចអត់ដែរអត់ដែរអញខាត់ម៉ែយើងមិនបានទេយើងចង់នៅជាមួយឯង តែយើង តែចាំម៉ែយើងមិនបានពិតមែនចាប់បានយើងចង់បានឯងធ្វើជា ប្រពន្ធណាយើងតាមឯងទៅគ្រប់ទីកន្លែងទាំងអស់ តែយើងក៏ឆោលោកឪអត់បានដែរអាយចាំសម្ដីយើងទុកណាចាំសង្គ្រាមលើកនេះជឿនៅតាមតរកឯង យើងនៅតាមទៅរកឯងអត់តល់ឃើញយើងយកខ្សែដៃនេះភ្ជាប់ពាក្យជាមួយនឹងឯងឯងសន្យានឹងយើងណាត្រូវតែចាំឯងសន្យានឹងយើងមកឯងសន្យាមកសន្យាទៅចាយើងនឹងចាំឯងឯងសន្យាជាមួយយើងណាយើងនឹងចាំឯងយើងនឹងចាំឯងអាដែង យើងនៅទៅរកឯងយើងនឹងចាំឯងណាអាដា ឯងអើយបើឯងទៅពីរនាក់ធ្លាប់ធ្វើបុណ្យរួមគ្នាយើងជឿថាថ្ងៃណាមួយឯងប្រកាសជាបាននៅជាមួយគ្នា ក្រងស្រីច្រើតខែចុះលោកមិននឹកទេទីនេះឬក៏ទីណាក៏ជាផ្ទះយើងដែរ លោកនេះគ្មានអ្វីទៀងទាត់ទេសូម្បីតែរាងកាយរបស់យើងក៏មិនមែនជារបស់យើងដែរពេលស្លាប់ក៏ប្រគល់រាងកាយឲ្យប្រធរណីសូមឲ្យគិតថារបស់ដែលស្លាប់ទៅគ្រាន់តែជាកាយតែអ្វីដែលជាការពិតគឺរឿងរ៉ាវរបស់ពួកវា រឿងរ៉ាវរបស់ពួកវាដែលនៅ ក្នុងចិត្តរបស់ពួកយើងបើបាងរច័ន្ទបែកពួកវាចាប់ដាវចាប់ចបឈោស្រែកហូមិនខ្លាចស្លាប់ពួកវានឹងថាសង្គ្រាមលើកនេះធ្វើដើម្បីអ្វីសូមបីតែរាងកាយរបស់វារលត់ទៅតែបេះដូងស្រឡាញ់ទឹកដីរបស់វានៅតែគង់វង្សនៅក្បែរក្បែរពួកឯង មិនថាសង្គ្រាមលើកណាក៏ដោយរាល់លើកដែលលោកបញ្ញាស៊ូស៊ូនោះគឺដើម្បីអ្វីទៅយើងស៊ូដើម្បីរបស់ដែលយើងស្រឡាញ់ហើយចុះឯង ឯងតស៊ូដើម្បីអ្វីពេលនេះក្រុងស្រីបែកបាក់ទឹកដីកន្លែងណា ដែលហៅយ៉ាងពេញមាត់ថាជាភូមិកំណើតមានកន្លែងណាដែលឯងដេកស្លាប់យ៉ាងពេញចិត្តហើយមានកន្លែងណា ដែលកប់សាក់សពឯងមនុស្សយើងមិនអាចរត់មួយជីវិតបានទេអាម៉ាន់ឯងអាមែនអាផែនអាស៊ីវអាអាង ទៅប្រមូលអ្នកភូមិនៅម្ដុំទៅណាយើងជឿថាយ៉ាងណាក៏បានប្រហែលជារាប់រយអ្នកច្រើនយ៉ាងនេះតើមានអ្នកណារួមដៃជាមួយយើងទៅអ្នកចំបាំងផាប្រាក់គៀនមែនហើយពួកយើងមកបបួលពួកឯងទៅវាយពួកភូមិជាមួយ គ្នាពួកឯងទៅដែរទេណែពួកយើងត្រូវទៅរួបរวมគ្នាមែននេះ ហេតុអីបានជាមកអង្គុយទីនេះអញ្ចឹងដឹងថាអ្វីដែលឯងបានធ្វើវាធំធេងណាហេតុអីក៏ឯងមិនសួរយើងផងមកប្រាប់អីនៅពេលនេះទោះជាអ្នកទាំងអស់គ្នាត្រូវស្លាប់យ៉ាងមិនក៏ដោយក៏យើងមិនខ្វល់សុំឲ្យតែឯងនឹងយើង ហើយកូនបាននៅជាមួយគ្នាអញកំតៅបានទេតើប្រយោជន៍អីបើនៅតែយើង3នាក់នោះហើយនៅចិត្តខាង គឺគ្មានទឹកដីគ្មានកន្លែងនៅអានេះហៅថាស្រុកកំណើតថ្ងៃនេះយើងដឹងយើងដឹងថាយើងតស៊ូដើម្បីអ្វីមិនត្រឹមតែជីវិតរស់នៅទេយើងតស៊ូដើម្បីកូនរបស់យើងថ្ងៃមុខ នឹងមានទឹកដីនៅនឹងគេបានរត់លេងបានដេកលក់យ៉ាងពេញភ្នែកហើយក៏គ្មាននរណាម្នាក់ដណ្ដើមបានដែរចំបៃឯងស្ដាប់ឲ្យច្បាស់ណាត្រូវចាំ ហើយស្ដាប់យើងបើថ្ងៃក្រោយយើងមិនបានបដៅវាអញប្រាប់វាថាយើងមិនបានទៅណាទេយើងនៅលើទឹកដីនៅលើដើមឈើហើយនៅក្នុងទឹកយើងនឹងចាំមើលនឹងថែទាំវារហូតរហូតទាល់តែវាធំដឹងក្តី សូមឲ្យពួកឯងទទួលជោគជ័យត្រឡប់មកវិញយើងជឿថាការរួមសាមគ្គីជាធ្លុកមួយបែបនេះពួកឯងប្រកាសជាទទួលជោគជ័យ យាយឈុតបុរុษបាត់ហើយ លោកសូគីមកចោលសម្លាប់អ្នកភូមិនេះគាត់មិនចង់ឲ្យអ្នកណាស្លាប់ទេបានប្រគល់លោកគ្រូធម្មឈូតចេញមកប៉ុន្តែបើយឺនយ៉ាវសំបីតគោមកក្បាលក៏មិនសល់ដែរលោកអើលោកអើកុំតែមួនទៅ លោកឪបដិជនអាចទៅទៅទេចំកណ្ដាលមិនអាចបដិជនសុខភាពទៅទេបដិជនក៏មិនអាចទៅបានទេបដិជនលោកឪក៏បដិជនក៏ទៅបដិជនក៏ទៅអាចទៅបានទេលោកឪក៏ទៅលោកឪទៅអីបដិជនលោកឪក៏ទៅមុនទៅឈប់ពួកឯងចាំយើងបដៅមិនបានទេអីសង្ខារមនុស្សមិនទៀងទេវាជាអនត្តាវាមិនមែនជារបស់យើងទេ គ្នាត្រូវទទួលដូចគ្នាទាំងអស់ដូចជាយើងអញ្ចឹងលោកអើកុំនិមន្តទៅលោក លោកឪកុំនិមន្តទៅអីបដិជនកុំនិមន្តទៅបដិជនទៅបដិជនលោកឪលោកឪកុំនិមន្តទៅអី ត្រូវជ្រើសរើសថារស់ឬក៏ស្លាប់តើពួកឯងជ្រើសរើសថារស់ក៏កុំចោះចាញ់តើពួកឯងជ្រើសរើសផ្លូវស្លាប់បោះដៅចោលទៅហើយរងចាំក្តីស្លាប់ចុះបានលឺថាលោកស្បែកស្វិតកម្មមិនមុតដុតមិនឆេះទេថាមែនទេឯងដឹងទេដែលអ្នកភូមិរឹងមាំ ដូចជាពួកបាងរច័ន្ទគឺមកពីពួកឯងធ្វើបាបហើយបើពួកឯងមិនឈប់ទេនឹងរឹងមាំដូចបាងរច័ន្ទរហូតទៅ រកស្រីច្រើនខែហើយលោកមិននឹកខ្លះទេទីនេះឬក៏ទីណាក៏ជាស្រុកយើងដែររឿងស្លាប់មិនមែនជារឿងដែលពួកយើងគួរខ្លាចទេបើនៅមានសង្ឃឹមអាចត្រឡប់ទៅជួបមនុស្សដែលយើងស្រឡាញ់ ចប់សង្គ្រាមលើកនេះហើយណាយើងទៅរកដីល្អល្អធ្វើស្រែចម្ការចិញ្ចឹមជីវិតបើយើងនៅមានជីវិតរស់នោះយើងនៅទៅរកឯងឯងត្រូវចាំយើងណាឯងត្រូវចាំយើងយើងនឹងចាំយើងនឹងចាំឯងណាដែរយើងនឹងថាយើងតស៊ូដើម្បីអ្វីមិនត្រឹមតែជីវិតរស់នៅទេ យើងតស៊ូដើម្បីកូនរបស់យើងថ្ងៃមុខនឹងមានទឹកដីនៅនឹងគេបានរត់លេងហើយក៏គ្មាននរណាម្នាក់ដណ្ដើមបានដែរឯងដឹងដែរទេដែលនៅភូមិរឹងមាំដោយបាងរច័ន្ទគឺមកពីពួកឯងធ្វើបាប ហើយបើពួកឯងមិនឈប់ទេនឹងរឹងមាំដូចប៉ាងរចានរហូតទៅ